ញអូនញញឹមចង់តែឲ្យអូនញញឹមរាល់ថ្ងៃពេលបានឮសំឡេងអូននីងយាយចង់តែស្ដាប់គ្រប់ពេលវេលាពេលឃើញវងខាំងអូនម្ដងម្ដង ចង់តែកយគុណគ្រប់គ្រាហើយចង់ខ្លាចជាចង់ខ្លាចជាគូស្នេហ៍នឹងស្រីពេលឃើញរៀងទៅចង់តែចូលទៅអោបត្រកងបី ពេលឃើញប្រុសផ្សេងចូលមកក្បែរស្រី ចង់តែស្ទុះតែស្ដីឲ្យគេ ពេលឃើញអូននាងនាំមួយគេ ចង់តែនៅច្រៀងបំពេហើយចង់នៅឆ្នាំក្នុងថែនឹងលំស្នេហ៍រៀងរហូតបងពេញចិត្តស្រឡាញ់ហើយខ្លាញ់អូនខ្លាំងណាស់ស្រីលួចមើលរាល់ថ្ងៃ ល់គ្រប់ជំហាន បងស្រឡាញ់គ្រប់យ៉ាងនៅវ័យវ័យដែលអូនមានទាំងចិនទាំងប្រាណបើសិនបងបានបងនឹងរក្សាស្នេហាមួយជីវិតឃើញអូនញញឹមចង់តែឲ្យអូនញញឹមរាល់ថ្ងៃពេលបានឮសំឡេងអូននេះ ចង់តែស្ដាប់គ្រប់ពេលវេលាពេលឃើញវងផាំងអូនម្ដងដង ចង់តែគយគុណគ្រប់គ្រាហើយចង់ខ្លាចជាចង់ខ្លាចជាគូស្នេហ៍នឹងស្រី ពេលឃើញរៀងទៅ ចង់តែចូលទៅអោបត្រកងបីពេលឃើញប្រុសផ្សេងចូលមកក្បែរស្រី ចង់តែស្ទុះតែស្ដីឲ្យគេពេលឃើញ ថ្នាំថែលំលំស្នេហ៍រៀងរហូតបងពេញចិត្តស្រឡាញ់ហើយខ្លាញ់អូនខ្លាំងណាស់ស្រីលួចមើលរាល់ថ្ងៃតាមមើលក្រុមជំហានបងស្រឡាញ់គ្រប់យ៉ាងនៅវ័យវ័យដែលអូនមានទាំងចិនទាំងប្រាបើសិនបងបានបងនឹងរក្សា ជីវិតពេលអូនញញឹមមើលទៅសាន់ស្រស់គួរឲ្យបែកទៅពេលលឺសំឡេងនិយាយសំដីអូនផ្អែមពីរោះពេលឃើញឆ្ងាយអូនមួយថ្ងៃបេះដូងដូចត្រូវរបួសបើសិនគ្មានអូនសង្គ្រោះបង្ពិតជារូបមិនបានព្រោះតែរូបរាងក៏យ៉ាងអូនឈឺវែងណាស់ចឹងពេលញ៉ាំពេលគេ ចង់តែលេងបែករូបស្រីឲ្យតែអូនប្រណីបំពេញចិត្តបំពេញចិត្ត ស្រឡាញ់ហើយខ្លាញ់អូនខ្លាំងណាស់ស្រី លួចមើលរាល់ថ្ងៃ តាមមើលព្រំជំហានបងស្រឡាញ់គ្រប់យ៉ាងនៅវ័យវ័យដែលអូនមាន ទាំងចិនទាំងប្រាណបើសិនបងបានបងនឹងរក្សាបងពេញចិត្តស្រឡាញ់ហើយខ្លាញ់អូន ប្រាណបើសិនបងបានបងនឹងរក្សាស្នេហាមួយជីវិតស្នេហ៍អូនអស់មួយជីវិត